អាហ្នឹងគាត់នៅចង់មកបង្ហាញពីរឿងមែនបតគេលោបងប្អូនហ្នឹងហើយមានចំណាប់អារម្មណ៍ចង់ទៅរៀបខ្លួនឯងអីចឹងទៅវាធូរថ្លៃជាងសួស្តីបាទបងប្អូនបើបានទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនឹងសញ្ញារូបកណ្ដឹង ដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Harry Fame បាទជំរាបសួរជំរាបសួរជំរាបសួរបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា បាទជាពិសេសបងជាពិសេសបងប្អូនបាទបងប្អូនជាងបាទហើយបងប្អូន ដែលថាចង់បានមានបតប្រភេទពូនេះបាទដើម្បីទៅរៀប inverter ណាបងប្អូនហ្នឹងហើយហៅថាមានបត24 MOSFET ហើយយើងយើងមិននឹងដឹងថា24 MOSFET តើវាបតហ្នឹងវាប៉ុណ្ណាហើយវាធ្វើការបាន កម្លាំងប្រមាណ1000វ៉ាត់បាទដើម្បីយើងទៅរៀប inverter ភ្ជាប់ជាមួយ solar ភ្ជាប់អាគុយប្រើប្រាស់ក្នុងផ្ទះណាបងប្អូនឥឡូវ main board ពួកនេះគេផលិតមកឥឡូវស្អាតណាបងប្អូនស្អាតបាទហ្នឹងហើយគេផលិតមកស្អាតហើយគេរៀបរយបាទគេធ្វើមករៀបរយស្អាតបាទហើយធំធំបាទបងប្អូនធំតែនគឺ main board ប្រភេទនេះវាមាន វាមាន12 MOSFET នេះបាទ MOSFET ហ្នឹងគឺជា MOSFET សម្រាប់ធ្វើការបញ្ជាភ្លើងទៅដំភ្លើងហ្នឹងបាទវាមាន12 MOSFET មាន24 MOSFET អានេះប្រភេទ24 MOSFET បងប្អូនគឺមួយខាង12គ្រាប់ណាបងប្អូនបាទមួយខាង12គ្រាប់ហ្នឹងហើយកែងលោបងប្អូនចង់ទៅរៀបខ្លួនឯងអីបាទហ្នឹងហើយដើមទុនវាហាងធូរបើយើងរៀបខ្លួនឯងបងប្អូនអូខេយើងមកនិយាយពីរឿង main board 12ហើយនឹង24 MOSFET 12 MOSFET តើវាអាចយើងយកទៅរៀប5000វ៉ាត់បានបានអត់បាទ12ក៏រៀបបានបាទ12 MOSFET ហ្នឹងវាមកខាង6ណាមកខាង6ហើយមកឈុតវានេះគឺឈុតនេះខាងធ្វើការទៅខាងដំភ្លើងបាទត្រង់ស្វោដូណាត់ហ្នឹងបាទយើងហៅថាដំភ្លើងដូណាត់ហ្នឹងគឺ 2នេះបាទហើយឥឡូវយើងនិយាយយើងយើងមកនិយាយអា24 method វិញអានេះគាត់មកបាទណែនាំកុំអោយថា តើមែនបតពួកអ្នកវាកម្លាំងវាដើម្បីទៅប្រើជាមួយ ដំភ្លើងនឹង បានប្រមាណ1000វ៉ាត់ ជាទូទៅមែនបតប្រភេទនេះគឺខ្ញុំរៀបទៅដល់10គីឡូបាទ10គីឡូវ៉ាត់ហ្នឹងគឺ10000 10000វ៉ាត់បងប្អូន អូខេហើយ MOSFET ក្នុង MOSFET នេះជាទូទៅមានបតប្រភេទនេះ MOSFET HY4008 នេះគឺវាប្រើមកទូទៅជាមួយមានបតប្រភេទហ្នឹងបាទមិនថាមានបត8 MOSFET មានបត10 MOSFET មានបត12 MOSFET មានបត24 MOSFET នេះហ្នឹងហើយបាទឥឡូវឥឡូវខ្ញុំមកបង្ហាញពីការ ពីការរអំពីរបស់វាហ្នឹងហើយតើវា MOSFET នីមួយនីមួយវា អំពីវាធ្វើការបានប្រមាណអំពីបាទឧទាហរណ៍ថាឥឡូវយើងយកមករៀបຂະຫນາດ5000វ៉ាត់ហ្នឹងហើយ24 MOSFET ដូចគ្នាបងប្អូន5000វ៉ាត់ប្រព័ន្ធ48វ៉ុលបាទភាគច្រើនគេរៀប48វ៉ុលឡើងទៅបាទអូខេគឺវា វាដើរស្មើជាងណាបងប្អូនណាហើយមានបតប្រភេទនេះវាគេនិយមប្រើទូទៅ បាទនិយមប្រើគេផលិតមកសម្រាប់យើងមករៀបតែមកអូខេឥឡូវខ្ញុំមកគិតពីរោគអំពីរបស់ MOSFET របស់មានបតនឹងធ្វើការនឹងតើវាស៊ីប្រហែលអំពីឥឡូវខ្ញុំយកអាទូរស័ព្ទមកគិតលេខចោះ main board នេះគឺយើងបាទឥឡូវយើងគិតថាយកទៅបញ្ជាប់ធ្វើប្រព័ន្ធប្រព័ន្ធ5ឲ្យ5 5គីឡូវ៉ាត់ឬ5000វ៉ាត់ហ្នឹងបងប្អូនបាទហើយយើងយក5000 5000វ៉ាត់មកតាំងអូខេ5000បាទហើយប្រព័ន្ធភ្លើងចូល48វ៉ុលណា48វ៉ុលយើងយកមកចែកជាមួយ0 48យើងឃើញថាវាស៊ីអំពែអាមែនបតនេះវាស៊ីអំពែតា100 104វ៉ុលទេអី104អំពែទេបាទ104អំពែហើយមិនបានយើងយើងដឹង ថា MOSFET ក្នុងមួយគ្រាប់មួយគ្រាប់នេះពោលវាមានមួយឈុតមួយឈុត6គ្រាប់អានេះ6គ្រាប់អានេះ6គ្រាប់បាទអានេះ12គ្រាប់ហ្នឹងហើយគឺវាធ្វើការវាធ្វើការជួយគ្នានឹងឯង យើងយកមកបាទយើងយកមកចែកចែក6ចែក6គ្រាប់ណាបាទចែកមកឈុតព្រោះវាធ្វើការវាវាធ្វើការផ្លាស់ផ្លាស់គ្នារបដូរគ្នាឆ្វេងស្ដាំឆ្វេងស្ដាំចែកបាទវាត្រឡប់ភ្លើងទៅត្រឡប់មកចឹងបងប្អូនអូខេមកចែកនឹង6ទៀត MOSFET ក្នុង MOSFET មួយគ្រាប់វាស៊ីវាប្រើកម្លាំងអំពែតែ17អំពែទេ ក្នុងមួយគ្រាប់បងប្អូន17អំពែហើយ MOSFET ប្រភេទនេះលេខនេះបាទប្រភេទគេប្រើក្នុង mainboard នេះ គឺ8 800 80វ៉ុលបាទ80វ៉ុល200អំពែក្នុងមួយគ្រាប់បងប្អូន វាទទួលបានច្រើនណាស់ 800ទៀតដែរចេះតែច្រឡំ800 80វ៉ុល400អាំពីក្នុងមួយគ្រាប់ហើយតែអញ្ចឹងនេះតែពេលយើងធ្វើប្រព័ន្ធ5គីឡូហ្នឹងវាស៊ីតែក្នុងមួយគ្រាប់វាប្រើកម្លាំងអស់តែ17អំពែបាទក្នុងមួយគ្រាប់ហើយដូចប្រាប់មិញហ្នឹងគឺ ក្នុងមួយគ្រាប់វាមានកម្លាំងវាដល់ទៅ200អំពែបាទ200អំពែ យើងយកមកដកជាមួយ200នៅសល់កម្លាំង182ទៀតនៅសល់កម្លាំងមូស្វេតហ្នឹងហើយអញ្ចឹងមានន័យថាយើងប្រើយើងទៅរៀបខ្នាត5000វ៉ាត់7000វ៉ាត់អីហ្នឹងគឺកម្លាំងវាលើសលើសហើយបាទកម្លាំងលើសលើសហ្មងឥឡូវមួយទៀតបាទមួយទៀតខ្ញុំយករៀប10គីឡូវ៉ាត់គឺ10000វ៉ាត់ បាទ10000វ៉ាត់បងប្អូនឥឡូវមកគិតមកតាម MOSFET ហ្នឹងវាធ្វើការទៅ ក្នុងមួយគ្រាប់វាស៊ីអំពែអស់ម៉ាន10000 10000វ៉ាត់ចែកជាមួយ48វ៉ុលដែល ស្មើ208អាំពែបាទរួមទាំងអស់ណា208អាំពែយើងមកចែកប្រហែល6គ្រាប់ ក្នុងមួយឈុត6គ្រាប់បាទ វាទីកម្លាំងវាធ្វើការកម្លាំងវាធ្វើការហ្នឹងគឺតែ34អម្ពែជាងទេ ក្នុងមួយគ្រាប់បាទហើយ MOSFET នេះមួយគ្រាប់ឡើង200អម្ពែដក200នៅសល់165អម្ពែទៀតបាទហ្នឹងហើយគឺបងប្អូន ខ្លះអត់យល់អត់យល់អញ្ចឹងទៅគេនៅគិតថា មិនបត់ប៉ុណ្ណឹងហើយធ្វើប្រព័ន្ធ10គីឡូវ៉ាត់បាទប្រព័ន្ធ10គីឡូឬ10000វ៉ាត់ហ្នឹងគីឡូខ្លែកវាហ្នឹងធ្វើការធ្ងន់អត់ធ្ងន់ទេបងប្អូនវាធ្វើការធ្វើការស្រាលចង្ហាលមិនចង់វិលផងគឺវាមានដូចមួយសម្រាប់ដោតចង្ហាលវាវិលដោយដោយស្វ័យប្រវត្តិណាបាទតលតាដែកនេះដែកពួកនេះក្តៅបានចង្ហាលនឹងវាវិលអូ ខេឥឡូវមកមើលខាង main board វិញខាងនេះវាមានជើងបើគេរៀបមកគេធ្វើមករៀបរយស្អាតបងប្អូនអានេះជើងពីរនេះបាទសម្រាប់ភ្ជាប់ជាមួយខ្សែខាងដករបស់អាគុយយើង48វ៉ុលចូលហ្នឹងពីរហ្នឹងដកបាទខ្សែចឹងពីអាគុយមកមួយចឹងទៅយើងវាបែកជាផ្នែកមកភ្ជាប់ជួយគ្នាចឹងទៅបាទហើយ ហើយខាងបោកនៅលើនេះហ្មង បាទនៅលើ ខាងនេះខាងបោកបាទខាងបោកខាងភ្លើងបោកយើងអគុយបាទបោកហើយនឹងដកអូខេហើយភ្លើងចេញទៅភ្លើងចេញទៅ ដំភ្លើងហ្នឹងគឺ2ហ្នឹងបាទ2ហ្នឹងពួកវាធ្វើការជា អានេះប្រព័ន្ធ AC ហើយ AC 26 V ក្នុងប្រព័ន្ធ48 V គេហៅ low low AC បាទអាហ្នឹង low AC បាទ 26វ៉ុលក្នុងប្រព័ន្ធ48វ៉ុលបាទទៅភ្ជាប់ជាមួយដុំភ្លើង ហើយភ្ជាប់ដុំភ្លើងអញ្ចឹងទៅយើងដាក់ inductor នេះមកខាងទៅបាទអានេះដឹងហើយបើយើងមិនបាច់និយាយច្រើនទេអាហ្នឹងអានេះថ្ងៃហ្នឹងគាត់នៅចង់មកបង្ហាញពីរឿង main board គេលោបងប្អូនហ្នឹងហើយមានចំណាប់អារម្មណ៍ចង់ទៅរៀបខ្លួនឯងអីចឹងទៅវាធូរថ្លៃជាងណា បាទនេះលើតុកបាទលើតុកធ្វើការវារៀងរញ៉េញ៉ៃតិចបាទតុកជាងអញ្ចឹងហ្នឹងបងហ្នឹងហើយវាអត់មានស្អាតដូចកន្លែងតុកធ្វើការជាសមៀនខាងបញ្ជីបាទហ្នឹងហើយបាទអត់មានអីច្រើនបងប្អូននេះចង់មកបង្ហាញនេះអាហើយហើយដោយពួកនេះទៀតបាទដោយពួកនេះបាទដោយពួកនេះគឺ មួយនេះវាប្រាប់ថា20 20 12វ៉ុលបាទបងប្អូនយើងយកភ្លើងបញ្ចូលទៅ12វ៉ុលយើងធ្វើប្រព័ន្ធ12វ៉ុលក៏វាចេញមក12វ៉ុលយើងធ្វើប្រព័ន្ធ24វ៉ុលក៏វាចេញមក12វ៉ុលប្រព័ន្ធ48វ៉ុលក៏វាចេញមក12វ៉ុលបាទវាធ្វើមកស្គួរគេលុយយើងយកទៅប្រើការអីតិចតួចនៅមុខទូបាទដាក់ភ្លើងដាក់អីអញ្ចឹងតែយល់ល្អយើងកុំទៅប៉ះពាល់វាបាទយើងប្រឡែងចោលទៅ យើងទាញភ្លើងកន្លែងផ្សេងមកវិញហើយមួយនេះបាទមួយនេះស្អៀនបន្តិចមួយនេះគឺភ្លើងចង្ហាលវាវិលដោយស្វ័យប្រវត្តិហ្នឹងដែលខ្ញុំថាហ្នឹងបាទដោតចង្ហាលពួកនេះមកហ្នឹងហើយវាប្រភេទ12វ៉ុលដូចគ្នាតែវាធ្វើការស្វ័យប្រវត្តិពេលដែកនេះវាក្តៅអញ្ចឹងទៅវាក៏វិលចង្ហាលហ្នឹងណាបាទយើងដោតចេះទៅហ្នឹងហើយ ហើយដោយមួយនេះទៀតវាសេថា200វ៉ុលឲ្យ220វ៉ុលអាសេហ្នឹងគឺយើងយកភ្លើងយើងយកភ្លើងពីពីដុំភ្លើងដែលដែលផលិតជើជា220ហើយហ្នឹងយើងយកមកខ្សែតូចមួយយកមក back up វិញបាទយកបញ្ចូលមកនឹងវិញដើម្បីឲ្យឧបករណ៍ហ្នឹងវាឆែកថាភ្លើងហ្នឹងចេញទៅហ្នឹងប្រមាណវ៉ុលដើម្បីវានឹងអូតូវ៉ុលឲ្យយើង បាទអូខេអរគុណច្រើនបងប្អូនវីដេអូនេះអត់មានអីច្រើនទេគ្រាន់តែមកចង់បញ្ជាក់បង្ហាញ បាទបងប្អូន ដែលចង់យកទៅរៀបហើយមានបងប្អូន ជាច្រើនសួរមកហើយចង់រៀបហើយខ្ញុំត្រូវប្រើ main board ប៉ុណ្ណា main board ប្រហែល MOSFET ហើយ main board ហ្នឹងវាធន់របៀបម៉េច MOSFET វាប្រហែល ampere បាទហើយថ្ងៃហ្នឹងចង់មកបញ្ជាក់បន្តិច ក្នុងខណៈពេលហ្នឹងខ្ញុំក៏នៅជាប់រវល់ច្រើនដែរការងារណាបងប្អូនបាទ នៅត្រៀមរៀប inverter ពី3ឈុតដែរឈុតធំបាទ10គីឡូបងប្អូនឥឡូវកំងអីវ៉ាន់ទៅអីម៉ាន់អីវ៉ាន់បានមកបដាបដាបដាហើយហ្នឹងហើយយើងអត់មានដូចថាអត់មានមនីមនីអត់មានមនី ច្រើនទិញមកស្តុបទុកថារៀបបានពឹបពឹបពឹបហ្មងបងប្អូនបាទហើយមានបងប្អូនយើងកំងមកអញ្ចឹងបាទចាំយើងទៅកំងអីវ៉ាន់មកពីក្រុមហ៊ុន ពីបរិស័ទហ្នឹងមកបន្តមកបាទ ហើយបើយើងទិញមកនៅ stock នៅក្នុង stock តែហ្មងវាវាប្រើលុយច្រើនបាទហើយមែនបតពួកនេះក៏វាមិនមែនថោកដែរណាបងប្អូនបាទថ្លៃថ្លៃហ្នឹងហើយដូចបងប្អូនដូចចុងរៀបហ្នឹងចុងសាករៀបបាទចុងសាករៀបយើងប្រើពុ12 MOSFET សិនក៏បានដែរ12 MOSFET ហ្នឹង យើងទៅរៀប3000វ៉ាត់5000វ៉ាត់ហ្នឹងគឺកម្លាំងវាលើសលើសជាងពាក់កដាលហើយមានបតណាដូចដូចខ្ញុំដូចខ្ញុំ គណនាឲ្យមើលមិញហ្នឹងបាទអូខេអរគុណច្រើនបងប្អូនអរគុណច្រើន